ទេវតាត់បើសោយទីបង្គួតទេវតាត់ស្លាប់ទៅបន្សល់ទុកនៅអ្វីញាតិញោមបើបន្សល់ទៅទុកនៅ ចំណុចអាក្រក់អាក្រក់ជាច្រើន នាងវិសានាងចិញ្ចាស្លាប់ទៅបន្សល់ទុកនៅអ្វីគេឈ្មោះអាក្រក់អាក្រក់ជាច្រើនប៉ុណ្ណាផ្ទុយទៅវិញដល់ពេលព្រះអរិយបុគ្គលទាំងឡាយបណ្ឌិតទាំងឡាយដោយលោកយាយវិសាខាគាត់ស្លាប់ទៅមែនគាត់បន្សល់ទុកនៅស្នាមពហោះស្នាដៃណាប៉ុណ្ណា អបើនៅមានព្រះអរហន្តផ្សេងផ្សេងទៀតដែលដូចជាសម្ដេចព្រះធម្មលិខិតអញ្ចឹងដែលព្រះអង្គសោយទីបង្គួតទៅមែនប៉ុន្តែបន្សល់ទុក នៅស្នាមព្រះហោះដល់ប្របីកងកើងជាច្រើនទុកឲ្យមនុស្សជំនាន់ក្រោយនេះកូនចៅជំនាន់ក្រោយនឹងបានសិក្សារៀនសូត្របើប្រព្រឹត្តបដិបត្តិធ្វើតាម ជាច្រើនចំណុចទៀតប៉ុណ្ណាបើថ្ងៃចឹងឲ្យបានពុទ្ធបរិស័ទរលឹកនឹកឃើញគុណហ្នឹង បានមកធ្វើបន់ជាតក្កិណានុបទានចហោហែតាំងពីថ្ងៃដែលព្រះអង្គយាងសោយទីបង្គត់មុននឹងទៀតពុទ្ធបរិស័ទនៅ តែមកហោហែមកប្រគេនចង្ហាន់មកពពរណាផ្ចៃ4ញោមឃើញទេនឹងហើយដល់ពេលព្រះអង្គសោយទានបង្គត់នៅតែមកទៀតហើយនៅធ្វើបន់បន្តបន្តរហូតដល់ថ្ងៃដែរត្រូវដង្ហែព្រះសពនឹងយកទៅបូជាដោយព្រះអគី ប៉ុណ្ណាបើបូជាដោយព្រះអគីដោយសេចក្តីជ្រះថ្លាដល់ដងអដំមនុស្សម្នានឹងចូលរួមយ៉ាងយ៉ាងច្រើនញាតិញោមណាពិធីបូជាសពសម្ដេចព្រះអង្គម្ចាស់នោះបើហើយពិធីនឹងញាតិញោមសម័យពុទ្ធកាលក៏មានដោយព្រះសរិបុត្រអញ្ចឹងដែលព្រះអង្គបរិណិពានទៅមនុស្សម្នាសបមនុស្សម្នានឹងមកចូលរួមច្រើនណាស់ព្រះសរិបុត្រគេនេះជាអគ្គសាវកខាងណាញោមព្រះសរិបុត្រហ្នឹង ខាងស្ដាំប៉ុណ្ណាបើពិចារណាថាអាត្មាអញនៅប្រហែលថ្ងៃទៀតត្រូវបរិណិព្វានហើយព្រះសរិបុត្របើទៅថ្វាយអង្គមពុទ្ធលាចូលបរិណិព្វានណាញាតិញោមព្រះសរិបុត្របរិណិព្វានមុនពុទ្ធទៅថ្វាយអង្គមសូមអនុញ្ញាតពីព្រះអង្គព្រះអង្គសួរថាមនីសរិបុត្រអ្នកនឹងបរិណិព្វាននៅទីណាបបិទ្ធព្រះអង្គខ្ញុំព្រះអង្គនឹងបរិណិព្វាននៅកន្លែងដែលខ្ញុំព្រះអង្គប្រសូត បាទហើយព្រះអង្គខាត់ទេញោមព្រះអង្គខាត់ណែសរីបុតចាំសិនចាំតថាគតបរិណពានហើយចាំអ្នកបរិណពានក្រោយអញ្ចឹងណាព្រះអង្គអត់ខាត់ទេព្រះអង្គដឹងព្រះអង្គមើលឃើញថាសង្ខារធម៌វាត្រូវទៅទៅអញ្ចឹងអញ្ចឹងព្រះអង្គព្រះអង្គថាម៉េចញាតិញោមព្រះអង្គថាមនាលសរីបុតអ្នកចូលសម្គាល់កាលដ៏សមគូចោះបើព្រះអង្គថាអញ្ចឹងព្រះអង្គអត់បានខាត់ណាសរីបុតកុំបរិណពានចាំជួយតថាគតសិនខាត់បានទេញោមសង្ខារធម៌ ខត់អត់បានទេប៉ុណ្ណាព្រះសរិបុត្រញាតិញោមថ្វាយអង្គមពុទ្ធដោយដោយគេហៅបញ្ជាកបដិស្ថាន3ដងហើយបតិសិនពាត់ជុំវិញព្រះអង្គណាហើយ និមន្តថយក្រោយថយក្រោយហ្នឹងមិនមែនមួនថ្វាយអង្គម3ដងបតិសិនហើយដើរវឹងទៅទេបើថយក្រោយដូចថាលាព្រះអង្គហើយដើរថយក្រោយចឹងញាតិញោមតើតែលែងឃើញពុទ្ធ បានងាកកាយត្រឡប់ទៅមួនទៅដោយអីដោយសេចក្តីគោរពជ្រះថ្លា ដឹងគុណចំពោះព្រះសម្មាសម្ពុទ្ធដែលជាបិតាវិវត្តដាក់មនុស្សមនាញាតញោមភិក្ខុ សង្ឃទាំងឡាយពពុទ្ធព្រះអង្គសម្ដែងពីគុណរបស់ព្រះសរិបុត្រព្រះសរិបុត្រថ្វាយអង្គមព្រះអង្គហើយហោះទៅលើខ្ពស់ចុះមកក្រោមថ្វាយអង្គមទៀតមុននឹងមុននឹងលាពពុទ្ធទៅញាតញោម នឹងបានព្រះអង្គសម្ដែងពីរិទ្ធដ៏ធំដល់ភិក្ខុទាំងឡាយមនាលភិក្ខុទាំងឡាយសិរីបុត្រជាបងរបស់អ្នកជាបុគ្គលមានរិទ្ធដ៏ធំឥឡូវបរិណិព្វានហើយចូលអ្នកទាំងឡាយណាចូលអ្នកទាំងឡាយអមដំណើរបងរបស់អ្នកទៅចោះអញ្ចឹងណាបើភិក្ខុទាំងឡាយហើយហោមភិក្ខុព្រះសិរីបុត្រនឹងពុទ្ធបរិស័ទខ្លះដែលនៅមានកិលេសនៅ មានលោភៈទោសៈមិនទាន់មាន គេហៅថាអស់នៅកិលេសជាព្រះអរហន្តអរហន្តនៅយំហ្នឹងញាតិញោមយំកន្ទុកន្ទិញអ្នកខ្លះយំរៀលនានានៅលើផែនដីហ្នឹងត្រឹមសោតាក៏នៅយំដែរកាលនេះសោតាសំបីតែសម្រាប់ធัวជន់ទី1ក៏នៅតែយំលោកយាយវិសាខា ចេះយំឯងញោម យំហើយចុះមមញាតញោមយើងបឋិជននៅពេលដែលមានរឿងអីនេះមានរឿងកូនចៅមិនស្ដាប់បង្គាប់កូនចៅមិនថិតនៅក្នុងកន្លងធัวពេលខ្លះស្លាប់កូនពេលខ្លះស្លាប់ចៅចេះយំហ៎ញោមហើយខាត់បានទេខាត់អត់បាន ទេ ព្រោះអីវានៅមាននេះអាគ្រឿងយំនៅខាងក្នុងនេះនៅមានគ្រឿងបបាក់ចិត្តនេះលោកយាយវិសាខាស្លាប់ចៅស្រីហើយចៅមកកណើណែកូន20 ដល់ពេលកូនហ្នឹងមានចៅម្នាក់20ទៀតច្រើនទេញោមច្រើនណាស់ហើយស្លាប់តែចៅស្រីមួយសោះយំមើយំបើថាមានតែចៅមួយទៅមិនអីទេហ្នឹងហើយមើលញាតិញោមគេនេះស្លាប់តែចៅស្រីមួយហ្នឹងទៅយំរៀបរាប់ប្រាប់ព្រះទៀតនោះដល់តែសោតាហើយចឹងបានញោមខ្លះគាត់ចេះធွားច្រើននោះដល់ពេលចេះធွားច្រើនទៅគាត់ល្អូច្រើនចឹងទៅកូនកូនថាម៉ែអេមិនដឹងជាស្អីទេចេះធွားចេះនៅតែល្អូទៀត ហើយម៉ែចេះធွာច្រើននៅតែកាយទៀតញោមហ៎គ្រាន់តែចេះតែប៉ុន្តែធွာខាងក្នុងរឿងកាយវាមិនទាន់អស់បើតែគាត់តែចេះតែប៉ុន្តែគ្រឿងក្នុងគ្រឿងដែលនាំឲ្យល្អហ្នឹងវាមិនទាន់អស់ណាញោមបើអញ្ចឹងនៅល្អអញ្ចឹងឯងញាតិញោមបើដោយលោកយាយវិសាខាអញ្ចឹងចៅមកកោកហើយហើយសោតតាបណ្ណបកុលទៀតស្លាប់ចៅនៅតែយំទៀតហើយដល់ពេលញោមខ្លះស្លាប់ស្វាមីអញ្ចឹងទៅយំស្លាប់កូនអញ្ចឹងទៅយំរឿងកូន អញ្ចេះចុះចឹងទៅកើតទុកយំដល់ញោមខ្លះហ្នឹងដឹងជាយំស្អីទៅមិនចេះកាត់ចុះបើវាមានគ្រឿងយំនៅក្នុងហ្នឹងញាតិញោមបើអញ្ចឹងនៅតែយំអញ្ចឹងបើណរហូតដល់ទៅអាណាគាទៀតណាញាតិញោមណាកាត់ផ្ដាច់គ្រឿងយំនឹងបានណាញាតិញោមហើយនៅសល់ទៀតដល់ហល់អរហត្តមគ្គបើនៅត្រឹមសោតាចេះធွာល្មើមល្មើមដូចយើងបថុជជួនអីទេ នៅកិលេសមានត្រាំនៅក្នុងសន្តានចិត្តរឿងអីខ្លះ ប្តីវាត្រូវកើតឡើងមកហើយត្រូវកន្ទុកកន្ទិញត្រូវយំត្រូវកើតទុកសពគ្រប់បែបប្រការឃើញទេតណ្ណឹងហើយដែលព្រះអង្គសម្ដែងថាជាទុក្ខសច្ចៈជាសភាវៈនៃសេចក្តីទុក្ខនៅពេលដែលសេចក្តីទុក្ខនៅពេលដែលការកើតការប្របាក់ចិត្តកើតឡើងញាតិញោមត្រូវយកធัวអីមកប្រក្រាបដើម្បីកុំឲ្យប្របាក់ចិត្តនឹងយូរពេក បាទគឺត្រូវកំណត់ដឹងតែម្យ៉ាងប៉ុណ្ណោះมันអាចធ្វើអ្វីបាន ទេក្រៅពីការកំណត់ដឹងថានឹងហើយគឺជាទុក្ខសច្ចៈនៅពេលដែលញាតញោមពិបាកចិត្តព្រោះតែប្រពន្ធលេងលបែងលេងប៊ីច្រើនយកលុយមកមិនសល់នៅពេលដែលពិបាកចិត្តដោយសារការលេងលះ